លោកអ្នកនាងជាទីមេត្រីពាក់ព័ន្ធសំណុំរឿងឃាតកម្មតារាស្រីហុងកុងតុលាការសាលាដំបងបដិសេធដាច់ខាតមិនអនុញ្ញាតឲ្យជនជាប់ចោតនៅក្រៅឃុំបានឡើយតុលាការសាលាដំបងបានបដិសេធដាច់ខាតមិនអនុញ្ញាតឲ្យជនជាប់ចោតចំនួន4នាក់ នៅក្នុង សំណុំរឿងសម្លាប់អ្នកនាងអាប់ប៊ីឆយអាចបងប្រាក់ដើម្បីនៅក្រៅឃុំបានឡើយនៅក្នុងចំណោមអ្នកទាំងនោះម្នាក់មានឈ្មោះអេលិញ អាយុ28ឆ្នាំត្រូវជាអតីតស្វាមី ជនរងគ្រោះម្នាក់ទៀតមានឈ្មោះអេនថូនីអាយុ31ឆ្នាំត្រូវជាបងប្រុសបង្កើតរបស់អេលិច ដែលជាបងថ្លៃជនរងគ្រោះទី3មានឈ្មោះខ្វងកៅអាយុ68ឆ្នាំត្រូវជាឪពុក របស់ អេលិចត្រូវជាឪពុកក្មេកជនរងគ្រោះអ្នកទាំង3នាក់នេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតទៅលើអ្នកនាងអាប៊ីឆយដោយឡែកជនសង្ស័យទី4មានឈ្មោះជេនីលីអាយុ63ឆ្នាំ ត្រូវជាម្ដាយរបស់អេលិចត្រូវបានចោទប្រកាន់ពីបទរារាំងដល់ការបំពេញការងាររបស់សមត្ថកិច្ចអ្នកទាំង4នាក់នេះបានស្នើសុំដាក់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំប៉ុន្តែសំណើនេះត្រូវបានអង្គជំនុំជម្រះចរាចរណ៍មានសញ្ញាមិនស្រួលតាំងពីដំបូងដៃមកម្លេះថាពួកគេនឹងអាចនឹងរត់រួចខ្លួនបើតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំជាស្ដែងកាលពីថ្ងៃសៅរ៍អេលិចនៅពេលមើលឃើញក្រឡាមិនស្រួល ប្រុងដាក់មេប្រូចទៅប្រទេសដទៃប៉ុន្តែសំណាងល្អប៉ូលីសស្ទាក់ចាប់អេលិចបាននៅពេលគាត់ប្រុងជិះអូបោរត់គេចខ្លួន ដោយពំនាំទៅជាមួយនៅក្រដាស់ប្រាក់មួយចំនួននិងនាឡិកាដ៏មានតម្លៃជាច្រើនគ្រឿងឥឡូវនេះមិនបាច់តវ៉ាច្រើនទេពួកគេត្រូវបន្តជាប់ឃុំដើម្បីរងចាំការនាំខ្លួនឡើងតុលាការសារជាថ្មីម្ដងទៀតសមាជិកបានឲ្យដឹងថាឪពុកនិងបងប្រុសរបស់អេលិចត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នារីវ័យ47ឆ្នាំដែលគេសង្ស័យថា គឺជាគូស្នេហ៍របស់ឪពុកអេលិចត្រូវបានចាប់ខ្លួនផងដែរប៉ុន្តែមិនទាន់ចោទប្រកាន់ទេប្រហែលជាកំពុងស៊ូនាំលំអិតដើម្បីចង់ដឹងថានារីរូបនោះ បានដឹងអំពីគម្រោងធ្វើឃាតដែរឬទេនោះ ចំពោះសំណួរសួរថាតើនារីរូបនោះ បានដឹង ក្រោយពេលធ្វើឃាតឬទេ ប្រហែលជាគាត់ដឹងជាក់ស្ដែងក្រោយអំពើឃាតកម្មកើតឡើង តាមឲ្យដឹងមកថានារីរូបនោះបានជួយ រកបន្ទប់ជួល បន្ទប់ខុនដូដើម្បីឲ្យអេលិចសំងំលាក់ខ្លួន និង ជួយសម្រួល ផ្លូវឲ្យអេលិចរត់គេចខ្លួនសូមជម្រាបថាអ្នកនាងអាប៊ីជាតារាបង្ហាញម៉ូដនិងជាតារាដ៏ល្បីនៅលើបណ្ដាញសង្គមអ្នកនាង មានអ្នកតាមដាន follow ជាង100,000នាក់នៅលើបណ្ដាញ Instagram ថ្មីថ្មីនេះអ្នកនាងទៅតែថតរូប ដាក់ក្របមុខរបស់ទស្សនាវដ្តី Lofisel Monaco និងបានទៅចូលរួមទិវាបង្ហាញម៉ូដប្រចាំសប្តាហ៍ដែលរៀបចំនៅទីក្រុងប៉ារីសប្រទេសបារាំងថែមទៀតផង សំណុំរឿងសម្រាប់អ្នកនាងអាប៊ីឆយធ្វើឲ្យកក្រើកទីក្រុងហុងកុងមិនត្រឹមតែប៉ុណ្ណោះសារព័ត៌មាន ធំធំលំដាប់ពិភពលោកដូចជា CNN BBC Al Jazeera និងទីភ្នាក់ងារសារព័ត៌មាន Reuters ក៏បន្តតាមដាននិងធ្វើបច្ចុប្បន្នភាពសំណុំរឿងនេះជាបន្តបន្ទាប់ដើម្បីកុំឲ្យដាច់សាច់រឿង។ តុលាការបានសម្រេចទុកសវនាការនេះឲ្យបានវែងបន្តិចដើម្បីបង្កលក្ខណៈឲ្យសមត្ថកិច្ចបន្តនីតិវិធីស៊ើបអង្កេតនិងប្រមូលភស្តុតាង ដាក់បន្ទុកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីឈានទៅដល់ការសន្និដ្ឋានបញ្ចប់សំណុំរឿងតាមគម្រោងអង្គជំនុំជម្រះនឹងចាប់ផ្ដើមបើកសវនាការជាថ្មីម្ដងទៀតនៅថ្ងៃទី8ខែឧសភាឆ្នាំ2023ចាអ្នកដែលពាក់ព័ន្ធចំនួន4នាក់នៅពេលនេះគឺ តុលាការមិនព្រមឲ្យធានាខ្លួនចេញក្រៅឃុំនោះឡើយដោយសារនេះគឺជាករណីឃាតកម្មដ៏សាហាវព្រៃផ្សៃជាទីបំផុតបានកើតឡើង ហើយល្បីរន្ទឺពេញហុងកុងតែម្ដងហើយក៏មានសារព័ត៌មានល្បីល្បី គឺចុះផ្សាយប្រងព្រឹត្តល្បីពេញទូទាំងពិភពលោក តែម្ដងដោយសារនាងគឺជាតារាដ៏ល្បីហើយថែមទាំងត្រូវបានសម្លាប់ហើយចង់បំផ្លាញភ័ស្តុតាងដោយកាត់នាង ជាកង់ជាកង់ជាពិសេសនោះ ស្ងោសុបអយ